សួស្តីខ្ញុំឈ្មោះ Mora Gibing ខ្ញុំជាអគ្គរដ្ឋទូតតំណាងឲ្យប្រជាធិបតេយ្យខ្ញុំធ្វើការឲ្យគណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋ Victoria ខ្ញុំបង្រៀនសហគមន៍របស់យើង ពីការចុះឈ្មោះនិងការបោះឆ្នោតនៅក្នុងការបោះឆ្នោតរដ្ឋ Victoria ការបោះឆ្នោតរដ្ឋ Victoria ធ្វើឡើងនៅខែវិច្ឆិកាមានតែពលរដ្ឋអូស្ត្រាលីទេដែលអាចបោះឆ្នោតបានក្នុងការបោះឆ្នោតនេះ។ ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោត អ្នកត្រូវតែបោះឆ្នោតតើអ្នកណាខ្លះអាចចុះឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោតរដ្ឋ Victoria តើអ្នកណាខ្លះអាចចុះឈ្មោះបោះឆ្នោតនៅក្នុងការបោះឆ្នោតរដ្ឋនេះបានពលរដ្ឋអូស្ត្រាលីទាំងអស់មានអាយុ18ឆ្នាំនិងអាយុលើនេះប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះសូមចុះឈ្មោះ។ ប្រសិនបើអ្នកបានចុះឈ្មោះរួចហើយប៉ុន្តែអ្នកបានផ្លាស់ប្ដូរឈ្មោះឬអាស័យដ្ឋានរបស់អ្នកនៅពេលថ្មីថ្មីនេះហើយមិនទាន់បានធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតរបស់អ្នកទេសូមធ្វើដូច្នេះអ្នកត្រូវតែចុះឈ្មោះឬធ្វើបច្ចុប្បន្នព័ត៌មានលម្អិតរបស់អ្នកជាមួយ VEC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 0192ហើយចូលទៅកាន់គេហទំព័ររបស់យើង vec.vic.gov.au ហើយជ្រើសរើសនិមិត្តសញ្ញាដែលអ្នកបកប្រែផ្ទាល់មាត់។